នៅចាំទេនោះម្នាក់នេះរឿងរ៉ាវច្រើនណាស់ធ្លាប់សាងរួមគ្នាខ្ញុំចាំ ជាយើងខំបំភ្លេចកិច្ចពីអតីតខំបំភ្លេចរឹតនឹងគិតច្រើនលឹងដាគ្រប់វិនាទី my នឹកអូនខ្លាំងណាស់ដើមទេពងងាយំជ្រៅសន់សើមធ្លាក់ទឹកភ្នែកសោកានឹកពុំងាយធ្លាប់ថ្នាក់ no one ភ្លៀង